បាទហើយការប្រកួតនៅគូដំបូងនេះគឺមានអ៊ីតាលីជាមួយនឹងវែលបាទប្រិមិត្តមួយចំនួនបានលើកឡើងថាយប់នេះនឹងអ៊ីតាលីអត់ស៊ីវែលទេបាទប្រិមិត្តខ្លះនឹងថាអ៊ីតាលីស៊ីទៀតហើយបាទបើសិនជាយើងនិយាយអំពីកម្រិតនៅក្នុងការប្រកួតរវាងក្រុមទាំងពីរនេះវែលនេះមិនឈ្នះអ៊ីតាលីទេបាទអ៊ីតាលីឥឡូវគេល្អបាទវែលមិនឈ្នះអ៊ីតាលីទេបាទឈ្នះទេប៉ុន្តែយប់នេះបើសិនជាយើងពើមើលទៅតារាងពិន្ទុណាបាទតារាងពិន្ទុរវាងក្រុមទាំងពីរនេះ បាទគឺអ៊ីតាលីឈរលើកំពូលតាហើយអ៊ីតាលីនេះទៀតសោតបាទគឺមិនធ្លាក់នោះទេ បាទគាត់និយាយថាពាក្យឲ្យស្រួលស្ដាប់ថាវាយងាប់ក៏មិនធ្លាក់ដែរបាទគឺមានន័យថាជាប់ឈ្មោះ direct ហើយបាទជាប់ឈ្មោះ direct ហើយក្រុមកំពូល A នេះគឺមានអ៊ីតាលី Wales Swiss ហើយនិងទូគី អ្នកណាយប់នេះគេត្រូវការឈ្នះត្រូវការឈ្នះចាំបាច់អ៊ីតាលីយប់នេះគេអត់ខ្វល់ទេគេហៅថាគេជីសេះលែងដៃហើយបាទគេលែងខ្វល់ហើយបាទចង់និយាយថាឈ្នះក៏បានចាញ់ក៏បានបាទ សម្រាប់ការប្រកួតនៅក្នុងរាត្រីនេះបើសិនជាយើងក៏លេខទៅមើល Pool A អ៊ីតាលីមាន6ពិន្ទុ Wales មាន4ពិន្ទុ Switzerland មាន1ពិន្ទុហើយគណៈពេលដែលទូគីនេះគឺមិនទាន់មានពិន្ទុនៅឡើយទេទូគីយប់នេះឈ្នះក៏អត់បានអីចាញ់ក៏អត់បានអីបាទព្រោះថានិយាយមកទៅគឺវេទនីហើយបាទនិយាយទៅវេទនីគ្រាន់ថាសម្រាប់ទូគីនៅមានឱកាសស្ថិតនៅក្នុងលេខរៀងទី3តែប៉ុណ្្នឹងទេមានឱកាសស្ថិតនៅក្នុងលេខរៀងទី3ប៉ុន្តែ បាទឱកាសនៅក្នុងការទៅ direct ជាមួយលេខ1លេខ2គឺទៅលេខរួចហើយពិន្ទុតាមលេខតាន់ហើយ បាទហើយយប់នេះ Swiss ក៏មិនអាចអនុញ្ញាតឲ្យទូគីឈ្នះគាត់ដែរហើយទូគីក៏មិនអនុញ្ញាតឲ្យ Swiss ឈ្នះវិញងាយៗដែរបាទយើងក៏លេខទៅមើលគូអ៊ីតាលីហើយជាមួយនឹង Wales ហើយសងក្នុងរាត្រីនេះផងដែរអ៊ីតាលីហើយជាមួយនឹង Wales យើងអាចនិយាយបានថាអ៊ីតាលី បានធ្លាប់យកឈ្នះ Wales ម្ដងរួចទៅហើយបាទក្នុងលទ្ធផល4ទល់នឹង0យប់នេះអ៊ីតាលីឲ្យចេញមួយស្និទ្ធ បាទឲ្យចេញមួយស្និតអ៊ីតាលីឲ្យចេញមួយស្និតចង់និយាយថាវាតំណងណាប្រិមិត្តប៉ុន្តែយប់នេះអ៊ីតាលីគឺពងគាត់ពេញទៅហើយបាទប៉ុន្តែ វាវាតឹងណាស់នៅក្នុងសម្រាប់គូនេះបាទតែខ្ញុំលើកទឹកចិត្តប្រិមិត្តថាយប់នេះគូយកអូទៅគូនេះបាទបាទយប់នេះមកគ្របណា បាទមកស្និតណាច្រើនណា បាទលោកហុងដាបាទមិនស្រួលទេណា បាទឃើញថាក្នុង timeline ហ្នឹងគឺបានរំលឹកហើយ គឺគូថ្ងៃនេះខ្ញុំថាប្រយ័ត្នប្រយ័ត្នតិចគឺ មួយខ្ញុំថាអស់ហើយត្រឹមស្មើបាទប្រិមិត្តខ្ញុំឃើញថាតម្រងលេរបស់អ៊ីតាលីឃើញថាក៏ដូរកីឡាករល្អៗចេញហើយប្រិមិត្តថាពេលវេលាណាប្រិមិត្តបាទឥឡូវអ៊ីតាលី បានឲ្យជ័យទៅកាន់វែលហ្នឹងគឺចំនួនមួយស្និតហើយតារាងពិន្ទុខ្ញុំជម្រាបជូនប្រិមិត្តហើយថាអ៊ីតាលីនេះគឺជាប់ពិន្ទុរួចរាល់ហើយ បាទគឺអត់មានត្រូវការពិន្ទុអីទៀតទេបាទនិយាយមកទៅគឺចាញ់ក៏ឡើងឈ្នះក៏ឡើងស្មើក៏ឡើងបាទសម្រាប់យប់ហ្នឹងបញ្ហាទេ នៅក្នុងរាត្រីនេះ ហើយសម្រាប់គូបដិបត្តិដែលគាត់ត្រូវជួបប៉ះសិនបើគាត់ជួបលេខ1ជាប់លេខ1ឬក៏ជាប់លេខ2គឺអត់មានអីទេប្រិមិត្តបាទការប្រកួតនេះគឺមិនទាន់ឃើញក្រុមដែលត្រូវគាត់ជួបនៅឡើយទេ បាទអញ្ចឹងគឺគាត់អត់អាចនិយាយបានថាគាត់ត្រូវព្យាយាមតម្លាក់ខ្លួនដើម្បីមកលេខ2ឬក៏ត្រូវខំប្រឹងធ្វើឡើងដើម្បីបានលេខ1អត់ទេបើសិនមិនគាត់បានលេខ1ពូល A បាទនោះមានន័យថាគាត់ត្រូវជួបជាមួយនឹងក្រុមលេខ2ពូ C បាទបាទក្រុមលេខ2ពូ C យើងអាចមើលទៅ បាទក្រុមលេខ2ពូស៊ីគឺមានដូចជាហូឡង់អ៊ុយក្រែនអូទ្រីសហើយជាមួយនឹង North Macedonia បាទហើយសម្រាប់ពូស៊ីនេះទៀតសោត ហូឡង់គឺឡើងហើយបាទហូឡង់ហូឡង់ដូចអ៊ីតាលីអញ្ចឹងចប់ហើយកប់ពិន្ទុហើយបាទអញ្ចឹងគាត់ឡើងហើយណាបាទគាត់អាចនឹងព្យាករក្នុងពូលខាងពូល C បាទប្រិមិត្តគាត់អាចព្យាករហ្នឹងសម្រាប់គ្រូបង្វឹកគាត់អញ្ចឹងណាគាត់អាចព្យាករពូល C ថាពូលអាល្លឺម៉ង់ឬក៏ ឬអាឡម៉ង់ឬក៏បារាំងអីយ៉ាងឡើងប្រិមិត្តប៉ុន្តែសម្រាប់គាត់គឺគេថាជោគជ័យលេខ1លេខ2មុនគេហើយបាទអីប្រិមិត្តអាទី imposter ថា Telegram អត់ឃើញ share live អីមិនអត់ share អត់ share អីតើបាទអឺតាំងមេងតាន់មេងតាន់មេងបាទសុំមួយមួយមកកុំកុំជាប់គ្នាពេកតាន់មេងណាបាទប៊ុនឋានយំមិញបាទពេលពេលមិនទប់អារម្មណ៍ទេបាទបាទខៃ Harvard ដឹងតែត្រូវហើយអត់ទេកាយពេលមកឃើញពេលពេលឡើង slate ហ្នឹង slot មែនទេគាត់ slot ទេ បាទហើយកាយ Harvard នោះអ្នកបុកគាត់ហើយពេលគាត់ទៅប៉ះវិញប៉ះជាមួយនឹងបាទទូម៉ាមូលឺនោះទៅបុកគ្នានោះប្រកាច់ប្រកិនបាទតាន់ម៉េងតាំងម៉េងណាបាទសុំតិចតិចមកបាទបើពេលជាប់ជាប់គ្នាចឹងពេកអញ្ចឹងបាទសម្រាប់4ក្រុមដែលល្អហ្នឹងគឺចង់និយាយមានន័យថា pool ឧទាហរណ៍ថា pool A B C D ខ្ញុំត្រឹមតែ4ចុះ A B C D បាទគឺយកលេខ3ដែលល្អ2អញ្ចឹងមានន័យថាលេខ3ក្នុងចំណោម4ហ្នឹង គឺមានលេខ3ដែលល្អចំនួន2ដែលត្រូវឡើងអញ្ចឹងខ្ញុំឧទាហរណ៍បាទផ្ទាល់តែម្ដងឧទាហរណ៍ថាក្នុងនេះមាន6ពូល6ពូលគេយកលេខ3ល្អហ្នឹងគឺមាន4ប្រទេសបាទហើយអញ្ចឹងមានន័យថាសម្រាប់លេខ3ទាំងអស់ហ្នឹងគឺយកមកមើលតើលេខ3មួយណាដែលមានពងច្រើនជាងគេបាទលេខ3ដែលមានពងច្រើនជាងគេ4ប្រទេសនឹងត្រូវឡើងទៅកាន់វគ្គបន្ទាប់ហើយអញ្ចឹងឧទាហរណ៍បច្ចុប្បន្ន លេខ3ដែលមានពងតែជាងគេដូចជាក្រូអាតមានតែមួយពងទេក្រូអាតលេខ3នេះបាទបាទលេខ3ក្រូអាតគឺមានតែមួយពងទេអេស្ប៉ាញមានតែ2ពងទេនេះបាទប៉ុន្តែក្នុងពូរបស់គាត់អត់ទាន់ដឹងច្បាស់ទេព្រោះដោយសារតែស៊ុយអែតក៏4ពង បាទស្លូវ៉ាគី3ពងអេស្ប៉ាញ2ពងប៉ូឡូញ1ពងអញ្ចឹងមិនទាន់ប្រកាសទេថាលេខអ្នកណាស្ថិតនៅក្នុងលេខរៀងទី1បាទនៅមិនទាន់ច្បាស់ទេ បាទហើយសម្រាប់លេខ3ពូ F គឺប៉ូទុយហ្គាល់ប៉ុន្តែប៉ូទុយហ្គាល់មាន3ពិន្ទុបាទមិនមែនប៉ូទុយហ្គាល់មានពិន្ទុតិចទេ បាទយើងត្រឡប់មកមើលលេខ3 pool A បាទលេខ3 pool A គឺ Switzerland គឺមានតែមួយពិន្ទុទេ បាទឃើញទេប្រិមត្តអានេះខ្ញុំចង់ឧទាហរណ៍បាទត្រង់ត្រង់មកចានប្រិមត្តអញ្ចឹងបាទអញ្ចឹងបើសិនជាយើងមើលទៅនេះហ្វាំងឡង់លេខ3ហ្វាំងឡង់គឺមាន3ពិន្ទុបាទអញ្ចឹងមានន័យថាក្រុមដែលមានពិន្ទុលេខ3បាទក្រុមដែលលើខិតនៅក្នុងលេខរៀងទី3ពិន្ទុតិចជាងគេ2ប្រទេសអត់បានឡើងទៅកាន់វគ្គបន្ទាប់ទេបាទអញ្ចឹង4ប្រទេសឡើងទៅកាន់វគ្គបន្ទាប់បាទអញ្ចឹងលេខ1លេខ2ឡើងទៅកាន់វគ្គបន្ទាប់ direct យប់នេះផងដែរសម្រាប់អ៊ីតាលី បាទឲ្យចេញទៅកាន់បាទ Vel នឹងគឺចំនួន1ស្និតបាទប្រវត្តិនៅក្នុងការជួបគ្នារវាងក្រុមទាំងពីរគឺ Vel នេះមិនងាយឈ្នះអ៊ីតាលីទេ9លើកអ៊ីតាលីឈ្នះ7ចាញ់តែ2លើកទេចាញ់តែ2លើកទេការប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺនៅ Euro Qualify 2002 2003ដែលនៅកាលនោះគឺទឹកដីរបស់ Wales បាទ Wales ឈ្នះទៅលើអ៊ីតាលី2ទល់នឹង1ទឹកដីរបស់អ៊ីតាលីអ៊ីតាលីស៊ី4ទល់នឹង0 ដែរអញ្ចឹងការប្រកួតយប់នេះគឺនៅស្ថិតនៅក្នុង ទឹកដីរបស់ប្រទេសអ៊ីតាលីផ្ទាល់តែម្ដងបាទអញ្ចឹងតឹងណាតឹងមែនតើហើយយប់នេះបាទប្រិមិត្តបាទកុំទាំងពីរនេះបើសិនជាយើងនិយាយអ៊ីតាលីគាត់ក៏មិនសូវជាចង់ឈ្នះប៉ុន្តែអ្នកវែលនេះអ្នកចង់ឈ្នះខ្លាំងបាទចង់ឈ្នះខ្លាំងមែនតើបាទគាត់ថាវាតឹងណាស់នៅក្នុងរាត្រីនេះវែលក៏មិនអាចបណ្ដាយបណ្ដោយឲ្យអ៊ីតាលីនោះបាទស៊ីបានដែរហើយអ៊ីតាលីនេះទោះបីជាគាត់មិនចង់បានជ័យជំនះ ប៉ុន្តែក៏គាត់មិនអាចឲ្យវេលស៊ីទៅកាន់គាត់ស្រួលស្រួលដែរបាទអញ្ចឹងណាបាទហើយយើងបើសិនជាយើងក៏លេខទៅមើល5ប្រកួតចុងក្រោយរវាងក្រុមទាំងពីរអ៊ីតាលី5ប្រកួតចុងក្រោយមិនដែរចាញ់បាទការប្រកួតក្នុងដីរបស់គាត់5ប្រកួតចុងក្រោយក៏មិនដែរចាញ់ពីប្រកួតចុងក្រោយគាត់ស៊ីកប់កប់ទាំងពីរស៊ីទូគី3ទល់នឹង0ស៊ីទៅលើស្វីសឡែន3ទល់នឹង0បាទ6គ្រាប់បាទហើយបើសិនជាយើងនិយាយអំពីទូគីវិញ5ប្រកួតចុងក្រោយឈ្នះ2ស្មើ2ចាញ់1 ចាញ់ចុងក្រោយចាញ់ទៅលើបារាំងក្នុងលទ្ធផល3ទល់នឹង0លក្ខណៈមិត្តភាពការប្រកួតជម្រុះ World Cup បាទគាត់ឈ្នះទៅលើ Czech បាទ1ទល់នឹង0ហើយតែគាត់ចាញ់ Belgium 3ទល់នឹង1បាទការប្រកួត Nation League Wales នេះយកឈ្នះទៅលើហ្វាំងឡង់បាទអៀកឡង់ខាងជើងបាទដូចជាឈ្នះទៅលើ Bulgaria បាទស្មើជាមួយនឹងអៀកឡង់យកឈ្នះទៅលើ Bulgaria ហើយយកឈ្នះទៅលើហ្វាំងឡង់ Wales ក៏មិនអន់ដែរបាទការប្រកួតនៅក្នុង Nation League Wales គឺឈរលើកំពូលតារាង អ៊ីតាលីក៏នៅឈរលើកំពូលតារាងបាទឈរលើកំពូលតារាងដូចគ្នាវែលស៊ីទូគី2ទល់នឹង0ប៉ុន្តែអ៊ីតាលីស៊ីរហូតដល់3ទល់នឹង0បាទវែលស្មើជាមួយនឹងស្វីសឡែនប៉ុន្តែអ៊ីតាលីស៊ីស្វីសឡែន3ទល់នឹង0ប្រកួតជុំនេះយើងអាចនិយាយត្រង់ថាអ៊ីតាលីគឺមានកម្រិតខ្ពស់ជាងបាទអ៊ីតាលីគឺមានកម្រិតខ្ពស់ជាង យប់នេះកីឡាកររបស់អ៊ីតាលីបាទមានកីឡាករបាទ Verratti គឺមានបញ្ហារោគរបួស មានកីឡាករ Chelani ក៏មានបញ្ហាដែរហើយជាមួយនឹងកីឡាករ Florenzi Florenzi នេះបច្ចុប្បន្នគឺកំពុងតែលេងឲ្យបាទក្លឹប Paris បាទនៅក្នុងប្រទេសបារាំងបាទមាន3រូបនេះប៉ុន្តែមិនទាន់100%ទេប្រិមិត្តបាទសម្រាប់កីឡាកររបស់អ៊ីតាលីយើងថាប្រិមិត្តក៏បានស្គាល់ច្រើនដែរដូចជា Ciro Immobile ដូចជាបាទ Lorenzo Inzaghi បាទ Inzaghi បាទជាមួយកីឡាករបាទ Berardi បាទអញ្ចឹងមានកីឡាករគាត់ច្រើនណាស់ល្អល្អ Jorginho បាទ locality នេះបាទបាទ locality បាទ locality បាទបាទមានកលាករមួយចំនួនទៀតដូចជាប៊ូណុកស៊ីបាទនៅជ្រូកបន្ទូអីជាដើមបាទខ្ញុំសម្រឹកជូនប្រិមិត្តតិចតិចទៅបាន ហើយហើយ well ប្រិមិត្តស្គាល់គាត់ហើយគឺ Gareth Bale បាទហើយជាមួយនឹង Daniel James បាទប្រិមិត្តបានស្គាល់ទៅបាទមាន Aaron Ramsey អីចឹងទៅ Allen ចឹងទៅបាទចឹងយើង អាចនិយាយបានថា សម្រាប់កីឡាកររបស់វេលហ្នឹងក៏មិនអន់ដែរ បាទគឺថាវេលដាក់អស់ហើយបាទប៉ុន្តែបើថាខាងកីឡាកររបស់អ៊ីតាលីប្រហែលជាភាគរយខ្ពស់ណាក្នុងការទុកកីឡាករល្អៗប្រិមិត្តបាទអញ្ចឹងយើងមិនតាន់អាននិយាយបាទពេលនេះយើងត្រូវនិយាយអំពីគូនេះឲ្យចប់សិនបាទអញ្ចឹងបើសិនជាយើងនិយាយអំពីអ៊ីតាលីយប់នេះគឺគេឈ្នះដាច់អស់ហើយបាទប្រវត្តិជួបគ្នាអ៊ីតាលីល្អជាងការប្រកួតចុងក្រោយអ៊ីតាលីល្អជាង5ប្រកួតចុងក្រោយអ៊ីតាលីអ៊ីតាលីល្អជាង កីឡាករយើងអាចនិយាយថាអ៊ីតាលី លើសជាងតិចតួច បាទអញ្ចឹងមានន័យថាវាស្ទើរតែ3ទល់នឹង0ហើយបាទអញ្ចឹងវាស៊ីអស់អាលីងហើយប្រិមិត្តប៉ុន្តែខ្ញុំជម្រាបជូនប្រិមិត្តមួយវាតាក់ទងនឹងបញ្ហាពិន្ទុបាទយប់នេះពិន្ទុរបស់អ៊ីតាលីគឺហោហៀហើយបាទគឺមាន6ពិន្ទុហើយគឺជា6ពិន្ទុដែល secure 6ពិន្ទុដែលសុវត្ថិភាពមិនខ្វល់បាទគេហៅថា6ពិន្ទុអត់ខ្វល់ណា បាទឈ្នះក៏បានចាញ់ក៏បានឲ្យខាង Werner C 15-0ក៏នៅក៏បានដែរអត់បញ្ហាទេបាទអញ្ចឹងយើង អាចជូនទៅកាន់ប្រិមិត្តបានថាយប់នេះ Well គឺតឹងណាស់ក្នុងការយកឈ្នះអ៊ីតាលីបាទ Well គឺតឹងមែនតើបាទបើសិនជាយើងមើលតារាងពិន្ទុ3លើកដែលខ្ញុំឲ្យទៅទាំងប្រវត្តិជួបគ្នា5លោកគូចុងក្រោយកីឡាករអ៊ីតាលីគេស៊ីដាច់ចង់អស់ទៅហើយបាទលើកលែងតែកីឡាករទេរៀងគេហៅថាល្មមបន្តិចបាទន័យថាអាចប្រៀបផ្ទឹមគ្នាបាន បាទអាចផ្ទឹមគ្នាបាន យប់នេះអ៊ីតាលី បាទសឹងតែនិយាយពាក្យថាធ្វើបានល្អទៀតនឹងឯងបាទបាទធ្វើបានល្អទៀតនឹងឯងបាទប៉ុន្តែយប់នេះបាទខ្ញុំផ្ដល់ជូនក្រុមទាំងពីរបានត្រឹមតែស្មើទេ បាទបាទយប់នេះខ្ញុំមកអ៊ីតាលីស្មើជាមួយនឹងវែលក្នុងលទ្ធផល1ទល់នឹង1បាទចាប់ដៃគ្នាឡើងទៅកាន់វគ្គ16ក្រុមបាទ